ទស្សនាវីដេអូនេះហើយសូមកុំភ្លេចចូលចុច Subscribe ហើយនិងសញ្ញារូបកណ្ដឹងដើម្បីនឹងបានទទួលវីដេអូថ្មីៗពី Channel របស់ Haritin បាទជំរាបសួរបងប្អូននេះមានសំឡមួយម៉ូតូកង់3បាទយើងហៅសំឡចោះព្រោះនៅស្រុកថៃបងប្អូនម៉ាស៊ីនម៉ាស៊ីនវាមានបញ្ហាបាទ សិនស៊ុយស្គីមិនបញ្ហាទីតួអញ្ចឹងហើយម្ចាស់គេគេគេសួរខ្ញុំគេថាបើយើងសាងម៉ាស៊ីនពួកអាម៉ាស៊ីនម៉ូតូដែលថាមានលេខថយក្រោយអញ្ចឹងមកដាក់ល្អអត់ខ្ញុំក៏ប្រាប់គេល្អពេលយើងជាប់អញ្ចឹងទៅយើងមិនបាច់រុញថយអញ្ចឹងគេចូលលេខថយក្រោយបានអញ្ចឹងណាឥឡូវគេយកមកដល់ផ្ទះហើយរបស់ម៉ាស៊ីនម៉ូតូខ្ញុំបានសាងមកដល់ហើយគេយកទុំទុំយកមកឲ្យប្រហែលជាម៉ោង3ហ្នឹងឥឡូវគេយកម៉ូតូកង់3គេប្រើក្នុងចំការនេះទេម៉ូតូវាមិនល្អអីហ្មងទេ ទាំងដបូលទាំងអីនៅថាម៉ូតូគេសម្រាប់ប្រើនៅក្នុងចំការណាហ្នឹងហើយហើយគេឲ្យខ្ញុំទម្លាក់ម៉ាស៊ីននេះចោលអាម៉ាស៊ីនដើមនៅជាប់ម៉ូតូហ្នឹងទម្លាក់ចោលទៅហើយនេះខ្ញុំក៏បានបើកកាសហើយមិញហ្នឹងបាទម៉ាស៊ីនថ្មីបាទម៉ាស៊ីនថ្មីសាងមកពីពីកុងថេបមកបាទមានដំដេមានដំដេមានអីមកកាផ្លេមកហើយមានជាពិសេសគឺមានប្រអមលេខថយក្រោយទៀតបងហើយ នេះខ្ញុំនឹងចាប់ដើមបាទកែវាកែវាមិនកែអីច្រើនអីហ្មងនេះបងប្អូនគឺតិចនេះវាអត់ត្រង់ជាមួយតិចដើមរបស់របស់ម៉ូតូនេះណាម៉ូតូនេះពុំម៉ាក់វាស៊ុយស្គីហើយស៊ុយស្គីតែម៉ាស៊ីននេះវាវាតកូលពួកអា Honda Veil Honda Veil ពួកអា 100cc ហ្នឹងបងប្អូនហ្នឹងហើយតែតិចនេះវាត្រង់នឹងនឹង Honda បើយើងយកទៅដាក់ ដាក់ម៉ូតូ Honda ពួកអាវែវអាឆ្លាមអីហ្នឹងគឺត្រូវហ្មងបងប្អូនណាយើងមិនបាច់កែអីទេយើងទៅដល់យើងលើកអានសិនចាស់ចោលទៅដាក់អានេះបានហ្មងតែសំខាន់អានេះសិននេះវាមានវាមានលេខលេខអលយ៉ាលេខខាងក្រោយបាទ หรือแล้วหรือแล้วเออ ผมครับพัสดุกำลังไปครับผม โอเคครับ มาที่บ้านเลยนะ อ่าครับผม มีอะไรเลี้ยงมั้งครับเอาอากาศมาร้อนต้องมีอะไรเลี้ยงไว้ยี่ได้ น้ำตะขวดก็ยังดีนะเลี้ยงอะไรน้ำยิจงยงเย็นๆอะไรเนี่ยได้ได้ได้ โอเคครับนี่นี ดี๋ยวไปให้เร็วอะไรของเป็นแพงเลยเอามาไงอะเอามาแค่ของแค่ชิ้นละร้อยแค่นั้นเอง ดูเนี่ยคนอื่นมาส่งเนี่ยของหลักหมื่นทั้งนั้นเลย มาให้ชิ้นหลักร้อยแค่นั้นเอง เนี่ยเนี่ยเนี่ยดูเครื่องเนี่ยทางมันก่อนเนี่ยหลักมือโอ้อุ๊แต่ยกใหม่เลยเหรอมีเกียร์ถอยมีเกียร์ถอยน่ะเนี่ยเครื่องเก่าก็เนี่ยยกทิ้งเลยผมเป็นรถสำล้อนะเนี่มาตรงวันนี้หายโอ้ตายคนอื่นก็มาถึงตามหาโพกันวุ่นเลยมันวุ่นไปหมดแต่นะไม่รู้เรื่องเลยกินเดียวนะ ที่เอย่างเดินสามชิ้นนะนายฉันอุ้มมาดนก่ว่าเอามาหมดอามนี่เอาเอาม่คุณเล่นซะเนี่ย โอ้ยขอบคุณครับ จริงลจริงเลยร้อยสองบาท มันไม่ได้มันไม่ได้ขี่นานแล้วไหมก็ใช่อยู่นะก็ใช่ในสวน เออแล้วมันเป็นอะไรพังอ่ะเน็นงังเข้าสวนเนี่ยบางทีก็ยังถอยไม่ได้ยังยังมีเกียร์ถอยจะรู้สึกอ๋อ เกียร์ถอยแบบรถยนต์แหมแน่นอนจริง Thank you. បាទបងប្អូនឥឡូវបានធ្វើមកអស់រយៈពេល2ថ្ងៃហើយបើថាយើងធ្វើពេញពេញតាមិនដល់2ថ្ងៃទេនេះចូល3ថ្ងៃបាទចូល3ថ្ងៃព្រោះមិនសូវមិនសូវធ្វើដូចថាពេញពេញអញ្ចឹងណាពេញពេញថ្ងៃអញ្ចឹងទៅធ្វើការផ្សេងទៅអីទៅធម្មតាម៉ូតូនេះវាអត់មានដេបាទវាអត់មានដេទេហើយខ្ញុំទៅរកទិញអាអាអានេះ អាសម្រាប់មានមានកងតាក់ដេហ្នឹងតែវាអត់មានលក់ជើទៅរកទិញហើយទិញនៅកងតាក់មកចោះកាយវាដាក់ចូលអញ្ចឹងទៅបាទហ្នឹងហើយម៉ាស៊ីននេះម៉ាស៊ីនមកពីចិនដែរបងប្អូនសាងមកថ្ងៃមុនហ្នឹងឥឡូវបានធ្វើហើយហើយបាទធ្វើហើយម៉ាស៊ីនថ្មីបាទម៉ាស៊ីនថ្មីតែតួនេះពូស៊ុយស្គីបេះបេះហ្នឹងហើយ បានធ្វើរៀបរយអស់ហើយហើយជើងនេះអីត្រូវកាត់សាសាថ្មីបន្តិចតួចបាទហ្នឹងហើយហើយមិនសិនក៏មិនសូវថ្លៃអីប៉ុន្មានដែរបោះចិនតែឥឡូវវាវាធ្វើមកល្អបងប្អូនវាធ្វើដូចម៉ាស៊ីនដូចតែពុំពួកអាវ៉ែវហ្មងណា ហ្នឹងហើយពុំពួកអាវែលវែល 100cc 110cc អានេះខ្ញុំសាងមកពួកអា 110cc ហ្នឹងហើយហើយកែជើងកែអីតិចតួចទៅធម្មតាធម្មតាបើយើងយកយើងយកមកតម្លើងជាមួយជាមួយម៉ូតូ Honda Veil តែហ្មងយើងមិនបាច់មកកែជើងកែអីទេលើកដាក់ហ្មងទៅជាអីត្រូវគ្នាហ្មងហ្នឹងហើយតែនេះមកកែតិចតួចទៅចុងក្រោយគឺបានលទ្ធផលសម្រាប់ 100%បាទហើយដាក់ទៅមិនសិនថ្មីតែម៉ូតូកាចាស់នោះគេយកទៅប្រើប្រើក្នុងចំការបងប្អូនតាទៅសាកទាំងអស់គ្នាបងប្អូនសាកជិះមើល